តើនរណាទទួលបានពានរង្វាន់ Nobel Prize មុនគេបំផុតនៅឆ្នាំណា ហើយបានលុយប៉ុន្មាន Nobel Prize ជាពានរង្វាន់មួយ ដែលពិភពលោកទទួលស្គាល់ហើយត្រូវបានគេប្រគល់ជូនទៅមនុស្សជាតិដែលផ្ដោតទៅលើគីមីវិទ្យាសន្តិភាពអក្សរសាស្ត្រវិទ្យាគ្រូពេទ្យនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពានរង្វាន់ Nobel Prize ត្រូវបាន គេបង្កើតឡើងដោយលោក Alfred B Nobel ជនជាតិស៊ុយអែតនៅក្នុងឆ្នាំ1901ហើយទទួលបានជិត1លានដុល្លារអាមេរិកសម្រាប់អ្នកទទួលបានពានរង្វាន់មួយនេះបរិះពីរអ្នកដំបូងគេបំផុត ដែលបានឈ្នះពានរង្វាន់មួយនេះ គឺលោក Henry Donas ជាជនជាតិ Swiss ព្រោះតែលោក